អូខេបាទសួស្តីអ្នកទាំងអស់គ្នាបាទពេលវេលានេះគឺខ្ញុំចង់ចែករំលែកទៅបងប្អូននៅនៅក្នុងក្រុមទាំងអស់បាទអញ្ចឹងមិនថាក្នុងក្រុមទេមិនថានៅក្នុង Facebook មិនថានៅក្នុង YouTube អ្វីដែលខ្ញុំចង់ចែករំលែកសម្រាប់បងប្អូននៅពេលនេះគឺជាពេលរដូវប្រាំងបាទខែប្រាំងអញ្ចឹងថាតើខែប្រាំងសម្រាប់យើងជាអ្នកចិញ្ចឹមឃ្មុំថាតើយើងគួរចាប់ផ្ដើមយ៉ាងម៉េចសម្រាប់បងប្អូនដែលនៅក្នុងក្រុមគឺមាន3ប្រភេទ អញ្ចឹងទី1បងប្អូនទៅតែចូលថ្មីថ្មីសម្រាប់អ្នកដែលចូលថ្មីថ្មីខ្ញុំបានផ្ញើ link ទៅឲ្យបងប្អូនហើយបើសិនជាបងប្អូនណាមិនទាន់បានទទួល link មេរៀនអំពីខ្ញុំទេបងប្អូនអាច comment បាទបងប្អូនអាចឆាតមកសួរបានណាអញ្ចឹងទី1គឺសម្រាប់អ្នកដែលទើបនឹងចាប់ផ្ដើមបងប្អូនត្រូវមើលវីដេអូហ្នឹងបាទមើលវីដេអូចម្លងចម្លងចំណុចណាដែលមិនទាន់យល់ឆ្លងបងប្អូនអាចសួរបាន ទី1ទី2បាទតកតងទៅនឹងអ្នកដែលទើបមានខ្មុំ បាទមានឃុំមួយធុងឬពីរធុងដែលខ្ញុំបានបង្ហាញមេរៀនបងប្អូនហើយខ្ញុំដាក់មេរៀនថ្មីនៅក្នុង link ហ្នឹងអញ្ចឹងបងប្អូនអាចចាប់ផ្ដើមមើលវីដេអូនឹងបានអញ្ចឹងថាតើយើងត្រូវធ្វើយ៉ាងម៉េចនៅពេលដែលយើងមានឃុំមួយធុងពីរធុងបាទអញ្ចឹងជាចំណុចសំខាន់សម្រាប់អ្នកដែលទើបចាប់ផ្ដើមមានមួយឃុំមួយធុងពីរធុងហ្នឹងគឺយើងចាប់ផ្ដើមរៀនបំបាយពូជថាតើពេលដែលយើងមានឃុំមួយធុងយើងត្រូវបំបាយពូជទៅយ៉ាងម៉េចឲ្យកើតអូខេ បាទនេះគឺជាចំណុចសំខាន់បាទអញ្ចឹងទី1បងប្អូនកុំអាគិតពីរឿងថាបានផលបានទឹកអីយ៉ាងម៉េចយ៉ាងម៉េចសំខាន់បំផុតបងប្អូនត្រូវតែផ្ដោតអារម្មណ៍ទៅលើការបំបាយពូជថាតើយើងបំបាយពូជយ៉ាងម៉េចហើយបើសិនជាក្នុងពេលដែលយើងបំបាយពូជនឹងវាមានដូចជាជំងឺចៃសមាលអីសម្រាប់យ៉ាងនេះតើតើយើងត្រូវ deal យ៉ាងម៉េចបាទយើងត្រូវដោះស្រាយវាយ៉ាងម៉េចអូខេហើយសម្រាប់បងប្អូនដែលមានខ្មុំច្រើនបាទចាប់ពី4 5ធុង6ធុង7ធុងទៅ ហើយបងប្អូនដែលកំពុងតែដាក់នៅចំការកស៊ូចំការការ៉េនចំការណាក៏ដោយបាទកំពុងតែប្រមូលផលនោះហើយអ្វីដែលខ្ញុំចង់បញ្ជាក់ទៅបងប្អូនថានៅពេលនេះសម្រាប់ខ្មុំគឺវានឹងចាប់ផ្ដើមដូចជាចំការកស៊ូវាពឹងផ្អែកទៅលើចំការបើសិនជាចំការ កស៊ូចំការកាសាយនេះ គឺយើងត្រូវតែពង្រួបវា បាទអញ្ចឹងបើសិនជាខ្មុំខ្សោយបងប្អូនត្រូវពង្រួបវាឲ្យទៅ ជា បាទមកទូបាទមកទូណាខ្សោយបាទយើងពង្រួបវាជាមួយទូខ្សោយឬក៏យកទូខ្សោយហ្នឹង ទៅបូកជាមួយទូខ្លាំងបាទអាច6ប្រកង7ប្រកងយើងអាចយកអាទូ2 3ប្រកងហ្នឹងយកទៅប្រួបជាមួយនឹង ទូដែលខ្លាំងហ្នឹងឬក៏យើងអាលាស់ប្រកងមួយចំនួនណាដែលវាមិនមានទឹកមិនមានកូនយើងត្រូវអាលាស់វាចោលបាទអញ្ចឹងក្នុងវិធីសាស្ត្រទាំងអស់នេះក៏ខ្ញុំបានបង្ហាញបងប្អូននៅក្នុងមេរៀនថ្មីដែរ អញ្ចឹងកាលណាយើងពង្រួបទូហើយកម្មករច្រើន សមាជិកច្រើន វាក៏ធ្វើការខ្លាំងវាក៏ប្រមូលផលឲ្យបងប្អូនបានខ្លាំងដែរអូខេបាទអញ្ចឹងខ្ញុំសរុបរួមមកវិញក្នុងថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនសម្រាប់អ្នកថ្មី បាទបងប្អូនត្រូវតែមើលមេរៀនឡើងវិញឲ្យបានច្រើនបន្តិចសម្រាប់អ្នកចាស់សម្រាប់អ្នកដែលកំពុងតែមានខ្មុំមកធំពីធំកំពុងតែធ្វើការពិសោធន៍បងប្អូនបន្ទាប់ពីមើលមេរៀនហើយបងប្អូនត្រូវអនុវត្ត តាមអ្វីដែលខ្ញុំបានប្រាប់ បាទនៅក្នុងក្រុមហ្នឹងហើយសម្រាប់បងប្អូនដែលកំពុងតែមានខ្មុំបងប្អូនត្រូវតែមើលវីដេអូចុងក្រោយដែរបាទនេះអំពីការបង្រួបពូជបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចែករំលែកបងប្អូនប៉ុណ្្នឹងឯងសម្រាប់អ្នកដែលថ្មី បាទចង់រៀនឬក៏ចង់ចូលវគ្គគឺយើងមានវគ្គ Telegram ហើយខ្ញុំបានថតវីដេអូបែបនេះឯងហើយនឹងថតវីដេអូអំពីបច្ចេកទេសសំខាន់សំខាន់ សម្រាប់ផ្ញើជូនទៅបងប្អូនដែលកំពុងតែរៀនបាទអញ្ចឹងវីដេអូគឺខ្ញុំតែតែអាប់ដេតថ្មីរហូតឲ្យទៅតាន់សម័យពេលវេលា បាទថាតើពេលនេះយើងកំពុងធ្វើអីហើយយើងត្រូវប្រើបច្ចេកទេសដើម្បីដោះស្រាយនៅបញ្ហា ដែលយើងកំពុងតែមាននៅពេលនេះបាទអញ្ចឹងមេរៀនគឺអាប់ដេត ជារៀងរាល់ពេលនៅពេលណាដែលបងប្អូនមានសំណួរមានចម្ងល់ត្រង់កន្លែងណាដែលបងប្អូននៅឆ្ងល់ នោះគឺខ្ញុំនឹងបង្ហាញបងប្អូនដោយតាមរយៈវីដេអូបែបហ្នឹងឯងអញ្ចឹងសម្រាប់អ្នកថ្មីដែលមានបំណងចង់ចូលរៀនបងប្អូនអាចឆាតចូលមកក្នុង page បានពីព្រោះការរៀននេះគឺពុំមានកំណត់ថាអ្នកចាស់ថ្មីទេដោយសារខ្ញុំនឹងផ្ញើ link វីដេអូដែលសំខាន់សំខាន់នៅបច្ចេកទេសទាំងអស់នោះទៅកាន់ Telegram របស់បងប្អូនអូខេអញ្ចឹងខ្ញុំមានវីដេអូប៉ុណ្្នឹងឯងបាទយើងនឹងជួបគ្នានៅវីដេអូថ្មីថ្មីទៀតនៅក្នុងពេលឆាប់ៗនេះអូខេបាទអញ្ចឹងជម្រាបលាអ្នកនរគ្នាបាទជួបគ្នានៅពេលក្រោយ បាទអឺសួស្តីបងប្អូននៅក្នុងក្រុមទាំងអស់បាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញវិធីសាស្ត្រ4យ៉ាង ដែលជាវិធីសាស្ត្រនៅក្នុងការបំបែកពូជឃ្មុំ ហើយគឺជាវិធីសាស្ត្រដែលខ្ញុំធ្លាប់បានធ្វើនៅពេលដែលខ្ញុំចាប់ផ្ដើមចិញ្ចឹមឃ្មុំហើយនឹងកំពុងតែចិញ្ចឹមបាទសប្តាហ៍នេះគឺកំពុងតែចិញ្ចឹមមានន័យថាមិនទាន់បញ្ចប់ទេការងារហ្នឹងបានចិញ្ចឹមហើយហើយនឹងកំពុងតែចិញ្ចឹមអញ្ចឹងពេលដែលខ្ញុំបានចិញ្ចឹមឃ្មុំ ដំបូងខ្ញុំចាប់ផ្ដើមដោយវិធីសាស្ត្រ បាទទាំងអស់មាន4បាទទី1វិធីសាស្ត្រដែលខ្ញុំចាប់ផ្ដើមធ្វើដំបូងពេលដែលខ្ញុំបានទិញទូឃ្មុំមកភ្លាមដោយបងប្អូន ខ្លះមួយចំនួននៅក្នុងក្រុមហ្នឹងគឺមានឃ្មុំមួយធុងបាទជាធម្មតាគឺខ្ញុំបំបែកវាតាមដែលគេប្រាប់ខ្ញុំពេលដែលខ្ញុំទិញគេប្រាប់ខ្ញុំថាចង់បំបែកពូជគឺដាក់กระดาษចំកដាលទៅឧទាហរណ៍ថាយើងមានខ្មុំមួយធុងមាន8ប្រកងយើងដាក់กระดาษចំកដាលទៅមេខ្មុំវាមិនអាចឆ្លងមកពងនៅប្រកងដតៃទៀតវាលែងមានក្លិនមកផ្សព្វផ្សាយដល់បងកូនដតៃទៀត អញ្ចឹងកម្មករនឹងចាប់ផ្ដើម ពូនធ្វើជា Queen Cell បាទដើម្បីបង្កើតនៅ ស្ដេចថ្មីមេថ្មីទីសាសនោះខ្ញុំបានធ្វើក៏ពិតមែនប៉ុន្តែភាពជោគជ័យគឺពី0ទៅ10បានត្រឹម10%ទេដែលជោគជ័យនៅពេលដែលខ្ញុំធ្វើមូលហេតុគឺដោយសារតែឈ្មោលមានមិនគ្រប់គ្រាន់ទោះបីបើស្ដេចឬក៏មេនឹងវាកើតឡើងមកក៏ពិតមែនប៉ុន្តែដោយសារតែបរិមាណឈ្មោលដែលការបំបែកពូជកើតឡើងដោយចៃដន្យអញ្ចឹងមេឃុំឬក៏ស្ដេចឃុំវាអត់បាន ពងឈ្មោលសម្រាប់ក្នុងការបំ បំបែកសម្បុកថ្មីទេដល់អញ្ចឹងគឺឈ្មោលវាតិចជាមូលហេតុដែលធ្វើឲ្យស្ដេចថ្មីរបស់យើង ដែលយើងបំបែកហ្នឹងគឺมันមានឈ្មោលគ្រប់គ្រាន់ក្នុងការបន្តពូជបាទដល់អញ្ចឹងហើយដែលធ្វើឲ្យមេហ្នឹងគឺវាខ្សោយឬក៏វាពងតិចក្នុងរយៈពេលខ្លីវាក៏ជប់ពងទៅបាទនេះគឺជាមូលហេតុមួយដែលខ្ញុំនិយាយអំពីការបំបែកជា2ហ្នឹងគឺវាអត់ជោគជ័យបាទហ្នឹងគឺជាវិធីសាស្ត្រទី1បាទវិធីសាស្ត្រទី2គឺការបំបែកដោយដាក់បង្កងដែលមានកូនទៅក្នុងទូ បាទនេះបាទដោយសារតែអ្នកនរគ្នាបានដឹង គឺខ្ញុំចាប់ផ្ដើមបង្រៀនការចិញ្ចឹមឃ្មុំនេះគឺទៅតែ2ក្រុមទេបាទមានន័យថាបង្រៀន2ក្រុមនេះគឺមួយឆ្នាំហើយបាទនេះគឺជាឆ្នាំទី2ចង់និយាយថាឆ្នាំទី1ឆ្នាំទី2អញ្ចឹងបងប្អូនដែលថ្មីនេះគឺមានន័យថាគឺជាអ្នកដែលបង្រៀននៅក្នុងក្រុមទីទី2បាទអញ្ចឹងជាបទពិសោធន៍ដែលខ្ញុំបានបង្រៀនអំពីក្រុមមុនគឺខ្ញុំឲ្យអ្នកដែលជាកូនសិស្សហ្នឹងគឺគាត់យក បង្គងដែលមានកូនឃុំផងនិងមានកូនឃុំផងហើយនិងមានកន្លែងបង្គងបិទចិត្តផងអញ្ចឹងក្នុងបង្គង2ហ្នឹងគឺមានកូនឃុំអាយុពី មួយថ្ងៃទៅ5ថ្ងៃហើយនឹងមះបកងទៀតគឺអាយុចិត្តកើតបាទអញ្ចឹងណាអញ្ចឹងដាក់ទៅទូផ្សេងមួយទៅក្នុងរយៈពេល24ម៉ោងឬក៏48ម៉ោងក្រោយមកកម្មករនឹងចាប់ផ្ដើមធ្វើស្ដេចបាទលទ្ធភាពនៃការជោគជ័យនេះក៏មិនជាច្រើនដែរបាទដោយសារតែខ្មុំឈ្មោលដែលនៅក្នុងទូចាស់ដែលបងប្អូនចូលទៅ មានមកទូហ្នឹងគឺក៏វាមិនមានច្រើនដែរអញ្ចឹងហើយបាន ការធ្វើនេះគឺជោគជ័យភាគតិចមែនតែន បាទអាចពី20ទៅត្រឹម30 40%តែប៉ុណ្្នឹងទេណាបាទអញ្ចឹងវិធីសាស្ត្រនេះ នេះគឺជោគជ័យតែកបាទឥឡូវវិធីសាស្ត្រថ្មី ដែលខ្ញុំនឹងប្រាប់បងប្អូន គឺមាន2ដែលជោគជ័យសឹង100%បាទអាចចន្លោះពី50បាទទៅ90%មិនថា100ទេព្រោះវាតកតងនឹងកត្តាធម្មជាតិបាទតកតងទៅនឹងអាកាសធាតុដែលនៅជុំវិញបាទអញ្ចឹងវិធីសាស្ត្រទី3គឺតកតងទៅនឹងការបំបែកឃ្មុំដោយ swarm មានន័យថាធ្វើម៉េចឲ្យទូដែលយើងយកទៅមកទូនឹងវាคล้ายទៅជាទូដែលឃ្មុំបំរង swarm កាលណា ឃុំវាបំរុងស្វមគឺវានឹងចាប់ផ្ដើមធ្វើឈ្មោះច្រើនបាទវាចាប់ផ្ដើមធ្វើ queen cell ច្រើនហើយយើងរំលែក queen cell ហ្នឹងបាទទៅដាក់ក្នុងកតោបំរុងទុកមួយយើងទុកពី3កតោអញ្ចឹងទៅបាទដាក់ស្ដាយនៅក្នុងហ្នឹងហើយយើងធ្វើបកងបាទដាក់នៅក្នុងហ្នឹងបាទបកងខ្លីៗទុយទុយហើយបកងទាំងអស់នេះគឺខ្ញុំនឹងបង្ហាញបងប្អូនទៀតណាបាទអានេះគ្រាន់តែប្រាប់បងប្អូនច្បាស់ច្បាស់សិនហើយនៅពេលណាមេចាប់ផ្ដើមពងអានឹងចាំបានយើងចាប់ផ្ដើមបំបែក បាទយើងលើកកូនខ្មុំដែលវាមានអាយុចាស់ថ្ងៃចិត្តញាស់យើងលើកមួយបកងឬក៏ពីរបកងទៅបាទពីរបកងល្អយកទៅដាក់នៅទូថ្មីទៅហើយយើងយកមេដែលពងនោះយកទៅដាក់ហើយវានឹងស្គាល់ពេលដែលវាកើតមកវានឹងស្គាល់មេថ្មីហើយវាចាប់ផ្ដើមធ្វើការតែម្ដងបាទវិធីសាស្ត្រនេះគឺជោគជ័យសឹងតែ100%បាទនេះគឺជាវិធីសាស្ត្រទី3វិធីសាស្ត្រទី4គឺការឆ្កឹះដង្កូវបាទដោយសារយើងរើសទូពេលដែលយើងបំបែកនឹងបាន3 4ទូហើយបាទហើយបន្តមកបាទយើងប្រើវិធីសាស្ត្រក្នុងការ អាចឆ្កឹះដង្កូវបាទរៀនឆ្កឹះដង្កូវតែមានអាយុពី4ថ្ងៃទៅ5ថ្ងៃបាទអញ្ចឹងពេលដែលដង្កូវមានរាងជាអសរ C មានន័យថាវានឹងចាប់ផ្ដើមមានអាយុពី4ថ្ងៃទៅ5ថ្ងៃបាទអញ្ចឹងការឆ្កឹះដង្កូវនេះគឺភាគរយជោគជ័យក៏ខ្ពស់ដែរដោយធ្វើតាមវិធីសាស្ត្រការបំបែកទី3បាទដែលបងប្អូនបានរៀនមកហើយគឺការបំបែក swarm ហ្នឹងអញ្ចឹងពេលដែលយើងបំបែក swarm នឹងជោគជ័យយើងមកបំបែកដង្ការឆ្កឹះដង្កូវនេះក៏ជោគជ័យដែរអូខេបាទអញ្ចឹងខ្ញុំចែករំលែកអំពីវិធីសាស្ត្រនឹងប៉ុណ្្នឹងឯងហើយវិធីសាស្ត្រលម្អិតទៀតបងប្អូននឹងត តទៅភាគទី2បាទនេះភាគទី1និងភាគទី2បងប្អូននឹងបានចូលអំពីថាតើនៅពេលដែលយើងមាន fin cell ដែលវាកើតឡើងពីការបំបែកពងឬក៏កើតឡើងអំពីការឆ្កឹះគឺបងប្អូនត្រូវយកវាទៅទុកនៅកន្លែងណាបាទដើម្បីធ្វើម៉េចឲ្យវាកើតមកវាញាស់មកហើយបន្ទាប់មកយើងអាចយកវាទៅដាក់បំបែកទូជាមួយនឹងបង្កងឃុំកម្មករអូខេបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយបងប្អូន